បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបក្នុងការគូសប្លង់ទៅយកទឹកកខ្វក់ទាំងនេះខ្ញុំនឹងបង្ហាញវីដេអូខ្ញុំគូសតែម្ដងដើម្បីកុំឲ្យមានការស្ពេចស្ពិលអីថែមទៀតចឹងដោយសារមានបងប្អូនគាត់ចង់សួរឲ្យខ្ញុំបង្ហាញទៅយកទឹកកខ្វក់ step by step អញ្ចឹង step by step មានតែខ្ញុំ គូសយកតែម្ដងអញ្ចឹងលើកមុនខ្ញុំបានបង្ហាញរបៀបក្នុងការកណនីតយោទឹកកខ្វក់ឲ្យហើយអញ្ចឹងឥឡូវយើងចូលមកចាប់តាមគូសហើយមុនគូសប្លង់នេះវាដំបូងរៀងញែងហើយប៉ុន្តែយើងអាចតាមដានវាដឹងគឺគេយើងបន្ថែមមួយទៀតយើងអាចសួរទៅខាងខាងគេអ្នក design នេះសារយើងយល់ហើយអញ្ចឹងយើងតាមរាមគុំអានេះជន់តដីដូចគ្នាឥឡូវខ្ញុំលុបអានេះចេញសិនអានេះក៏ជន់តដីអានេះក៏ជន់តដីអញ្ចឹងដោយសារខ្ញុំគប់ពីខ្ញុំចង់គុះវាអំពូលផង ព្រីផងអញ្ចឹងតែឥឡូវខ្ញុំអត់ទេខ្ញុំលុបវាចោលសិនព្រីអំពូលយើងចាំដាក់ផ្សេងទៅចាំដាក់មក file មក folder folder ផ្សេងណា ការរៀបការរៀបប្លង់ក៏សំខាន់ដែរអញ្ចឹងយើងត្រូវការរៀបប្លង់យើងដូចថតថាយើងមាន folder អីមួយទៅយើងយើងដាក់វាថាពូលផងថាប្លង់ពូល lighting layout plan ហ្នឹងហើយ swag water cool water ចឹងយើងដាក់វាមក folder មក folder ផ្សេងមកដើម្បីយើងងាយស្រួលក្នុងចំណាំហើយមក folder folder ហ្នឹងយើងមាន PDF វាមានអឺកណនីវាមានយើងមិនបាច់ដាក់កណនីចូលក៏បានមានតែ PDF ហ្នឹងប្លង់ DWG មកត្រូវវិញក៏បាន ចឹងឥឡូវយើងចាប់ដើមគូសប្លង់ទឹកយកមកអញ្ចឹងនេះខ្ញុំ copy symbol យកមកឲ្យស្រាប់ចាំបងប្អូនអត់ទាន់មាន symbol ទេអាចចូលទៅ download ខ្ញុំផ្ញើនៅក្នុង blogspot របស់ខ្ញុំដោយសារខ្ញុំអត់មាន website យើងគេមានតែ blogspot ឬដូច website ដែរគាត់ថាវាអត់មានបានប្រយោជន៍អីថា website វាបានលុយបានអីនេះបើចូលទៅ download symbol ចុចខាងទៅវាអាច download បាន copy symbol មកដាក់មកស្រាប់មកអញ្ចឹងមកហើយតាមមកច្រាមគូសឥឡូវនេះជាប្លង់ជាន់តដីហើយនេះជាជាន់ទី1អញ្ចឹងផ្ទះគេគេមាន2ជាន់អញ្ចឹងជាវីឡាអញ្ចឹងវីឡានេះវីឡា8គុណ12ម៉ែត្រណាអញ្ចឹងវាមានតុបទឹកណាវា ទប់ទឹកវាចង់5បន្ទប់អានេះគាត់ថាឬទូជាងគេមានការឈប់ចឹងមុនដំបូងមុននឹងយើងគូប្លង់ទី1យើងត្រូវដឹងតងការណូតនេះយើងមើលត្រួសត្រួសលេងលេងទៅហ្នឹងកន្លែងដាក់ឡានកន្លែងទូភ្ញៀវហើយទឹកញ៉ាំបាយស៊ីងលេងចាន ហើយអ្វីដែលសំខាន់បំផុតនឹងគូប្លង់ទឹកហ្វុងគឺយើងត្រូវមើលទៅលើទីតាំងបន្ទប់ទឹកយើងមានប្រមាណបន្ទប់ទឹកហើយទីមួយមួយទៀតគឺទីតាំង riser នេះយើងរើមើល riser នៅជុំវិញហ្នឹងមកបើយើងអត់ឃើញទេយើងអាចសួរនាំខាង owner បានទេអញ្ចឹងយើងមើលទៅលើស៊ុំនេះស៊ុំ riser ឲ្យវាឈរឡើងលើនេះគាត់ថាយើងមើលពីលើអញ្ចឹង តែមកយើងមើលឃើញបន្ទប់ទឹកអស់ហើយមើលទីតាំងណាដែលយើងត្រូវគូសទឹកកខ្វក់ហើយអស់ហើយយើងទៅមើលទៅលើ riser riser ឡើងទៅលើហើយយើងមើលទុបទឹកមកមានកន្លែងណាទៅគូសទៅយកទឹកទៅទៀតណាដូចនៅស៊ីហ្វុងហ្នឹងស៊ីហ្វុងហ្នឹងមានន័យថាគេនេះវៃរងដាគេមានដបូលអញ្ចឹងគឺត្រូវការទៅយកទឹកអញ្ចឹងឥឡូវ ដាំគូសអញ្ចឹងគូសទី1តោះពីយើងបានស្គាល់អានឹងហើយអស់ហើយយើងត្រូវស្គាល់មួយទៀតសំខាន់បំផុតគឺ ទីតាំងសាប់តិចបើយើងអត់តន់មានទេយើងត្រូវសួរគេអ្នកទីតាំងកន្លែងសាប់តិចអានឹងយើងត្រូវសួរខាង design សំណង់ឬក៏ owner ថាទីតាំងសាប់តិចនៅទីណាព្រោះអានឹងយើងអាចដាក់ខ្លួនឯងបានទេទីតាំងសាប់តិចព្រោះយើងវាពាក់ព័ន្ធទៅនឹង owner ពាក់ព័ន្ធទៅលើដីហ្នឹង តែយើងអាច recommend យើងអាច recommend គេថាដាក់នៅខាងមុខផ្ទះឲ្យបានដើម្បីងាយស្រួលឡានបូមអាហ្នឹងឯងចេញចូលតែបើមិនចាស់ផ្ទះគេអត់ព្រមទេយើងអាច follow ទៅតាមចាស់ផ្ទះហ្នឹងអញ្ចឹងដល់ឡៃអឺវិឡាមួយនេះខ្ញុំបានសួរគេហើយ ថាទីតាំងសັບតិចគេនៅខាងក្រោយនេះគេនៅខាងក្រោយវាជាប់ ទាំងជាប់លបងណាអាដីនេះគឺដីប៉ិនប៉ិនណាដីលបងមកគេអញ្ចឹងអឺឡើយខ្ញុំទៅ copy សាប់តិចយកហ្មងទៅមកហាត់គូ ដោយប្លង់របស់គេអញ្ចឹងប្លង់គេដូចគេមានអាគីមកអាគី A គេ B គេ C អញ្ចឹងហើយគេមានបែងចែកជា file អញ្ចឹង 7នាទីបាត់ហើយតែមិននេះផងខ្ញុំស្កប់សិនខ្ញុំបើកវាចេញសិនហើយឥឡូវវាចេញមកចឹងយើងទៅរកសាប់តិចគេមកនេះសាប់តិចគេណាសាប់តិចអាគីនេះសាគីធំចឹងគេប្រើសាប់តិចឲ្យច្រើនកន្លែងទៅដើម្បីងាយស្រួលទី1 វាអស់ចំណេញទៅយូរតិចហើយមានលំហល្អអ្នកនេះក៏ចាស់ស្រាយគេមានសັບតិចនៅតែនេះដែរខ្ញុំមិនបានដាក់ឡើយហើយគេសັບតិចដល់នេះឡើងទៅលើនេះចឹងយើង copy សັບតិចគេមក control C មកចូលទៅអឺ ប្លង់របស់យើងដល់មកយើង control V មកយើងផាសវាចឹងទីតាំងសាប់តិចគេនិយាយរៀងចេះ ដាក់នៅខាងក្រោយផ្ទះណាហើយយ៉ាំនេះគេចំហៀងទៀតភាសាអីនេះគេប្រើលូទៅ ខាងមុខវិញទៀតតាមដីរបស់គេនេះជាក់ស្ដែងផ្ទាល់នឹងយើងបានទៅសួរជជែកជាមួយម្ចាស់ផ្ទះជជែកជាមួយខាងសំណង់ហើយហើយអញ្ចឹងបានយើងច្បាស់ចឹងសាប់តិចគេនៅចម្ងាយកម្រិតប៉ុណ្ណា ពីផ្ទះហ្នឹងបើយើងចង់ដឹងយើងអាចទៅចាក់ម៉ែតអីបន្ថែមទៀតក៏បានដែរតែហ្នឹងតាក់ទងសັບតិចហ្នឹងគេអ្នកធ្វើឲ្យយើងហ្នឹងយើងគាត់ណាបុកដាក់ទៅយូរអីអីចឹងអឺមានចងល់តាក់ទងសັບតិចសັບតិចអាផតនេះផតប្រគុណផតអឺ ទៅយកទៅកខ្វក់គុណហើយ port នេះ port ទៅយកទឹកស្អុយទាំងអស់វាហូរមកចូលនេះហើយបានវាចូលទៅក្នុងនេះហ្មងទៅក្នុងលូសាធារណៈហ្មងអញ្ចឹងសារនេះយើងវាបច្រាស់វិញវាត្រូវអាខាងនេះមកខាងនេះសុំ error ដើម្បី ស្រួលយកទៅយកចូលមក mirror ហើយចុច Y មកយេមកចេះមិនត្រូវតែអានេះវាចូលមកអានេះអា port នេះចូលទៅយកចេញពីបកុនអានេះចូលទៅយកចេញពី sifon ឬក៏ labo ណាហើយតមកវា ចម្រោះមកតង់ទៀតហើយវាទៅលូសាធារណៈនេះអញ្ចឹងវាមាន3 port ហ្នឹងទៅដល់សាប់តិច ចឹងលូណាថាយើងមានចាក់ទឹកចាក់អីផងវាពេលវាពេញមកកាវានៅខាងក្រោមក្រោមចឹងវាទឹកទឹកវានៅលើវាហូរមកចូលខាងនេះចូលមកផតនេះ ផតនេះហើយផតនេះហូរចូលនេះទៀតហើយវាទៅណោះចឹងតាក់តងអាផតលើគេនេះអានេះអានេះត្រូវខ្ពស់ជាងគេបើយើងជាគុណភាពជាស្តង់ដារមកអាផតសាប់តិចនេះយើងអឺ សំទោសវាត្រូវទៀបជាងគេមកណាចាក់ពេញអានេះទៀបជាងគេតមកអានេះរឿងអានេះរឿងខ្ពស់បន្តិចខ្ពស់ជាងនេះបន្តិចមកតាក់ហ្នឹងហើយបន្ទាប់មកអានេះទៀបជាងគេអានេះទៅទៀបជាងគេវិញអានេះចេញមកនេះ ចឹងអឺឥឡូវយើងចាប់តាមគូហ្នឹង copy symbol ហើយហើយយើងដឹងព័ត៌មានអីអស់ហើយមិនយើងដឹងទីតាំងសັບតិចទីតាំងមួយទៀតតកតងលូខ្លាញ់នេះលូខ្លាញ់ចេញស៊ីននីចាណាអានេះគេយើងត្រូវមានលូខ្លាញ់មួយដែរអញ្ចឹងអឺ លូកខ្លាញ់គឺយើងអាចដាក់ចូល subtick direct បានទេអញ្ចឹងយើងត្រូវគប់មក copy លូខ្លាញ់មកទៀតមក main hole ណាលូខ្លាញ់នៅណាចេះអាបានគួរនេះអូនេះលូខ្លាញ់ហ្នឹង លូខ្លាញ់បើជាស្តង់ដាគេដាក់2ផតអញ្ចឹងតែតាមបរិយយើងធម្មតាដាក់តែ1ផត1ផតដាក់តែដូចរីហ្គាចូលមកកូពីលូខ្លាញ់ដាក់មកដាក់លូខ្លាញ់មូមកដល់ចំកណ្ដាល កាលណាមាន signature ចានគឺយើងត្រូវមាន glue ខ្លាញ់ចឹងយើង copy អូសំទោសហើយ copy ទៅយក100ទៅយកចេញ copy យក100មកចុចចុច F8 មិនទាញវាមកលូខ្លាញ់យើងត្រូវចេញ ខាងនេះមក ហើយលូខ្លាញ់នេះវាចុច rotate វាលូខ្លាញ់នេះធំនេះលូខ្លាញ់ខ្លាញ់ដាក់វាមកល្មមបាន5អានេះសារសាលារៀនអញ្ចឹងលូខ្លាញ់វាធំអញ្ចឹងសុំ scale វាទូចអានេះយកប៉ុន្តែយកវាថា 5ទឹក5ទឹកណា scale វាសំវាស់វាមើលសិនចាក់ដៃមិនសិនណានេះដៃមិនសិនឃើញទូចទូចយើងក៏ស៊ូមិនឃើញលេខបើទឹកបាទ ចឹងមកចង់ឲ្យ dimension វាធំទៀតនឹងចុច command D ទីមកចូលកន្លែង modify មក modify យកពាក្យថា thick ដាក់ទំហំវាមិនយទូចពេកយើងមើលតើស៊ូមិនឃើញដាក់វា50ចុច set current ទៅនៅទូទៀត 3D modify ដល់500មក សិនទៅមកចាំនេះលូខ្លាញ់វា7ទឹកនេះទៅតឹង7ទឹកបដោយជុងម៉ែត្រ2ណាម៉ែត្រ2មែនចឹងយកតាវា ទះវិឡាយើងប៉ុណ្ណឹងយើងយកធំធំអញ្ចឹងក៏បានដែរប៉ុន្តែវាធំអញ្ចឹងក៏ល្អតែគាត់ថាវាអាចនឹងបាត់បង់ដីបាត់បង់អីខាតដីចឹងឥឡូវនេះខ្លាញ់ចឹងវាធំពេកចឹងចង់ដូរវាទូច ឥឡូវយើងឧទាហរណ៍ថាប៉ុណ្ណឹងទៅ shell scale shell អីនេះគាត់គូសយកទឹកមក ស្មើវ័យ90ដឺក្រេមកដល់ទាំងរៀងផ្ទៀងអត់ប្រាំងឥឡូវយកប៉ុណ្ណឹងឥឡូវមិនកែមកវិញឆ្ងាយណាតែលូខ្លាញ់ដាក់ចេញលូខ្លាញ់ 245ធ្វើឲ្យរឿងជានិយាយរឿងទៅយូរអេមកមិនអើហើយកន្លែងកន្លែងដមីឡើងនេះហើយជិះឡាច់កែងទៅយូរនេះមួយទៀតមកកន្លែងនេះជិះ enter ជិះ y យេទៅយើងមើលទៅគេដូចតជាសាច់យូរចឹងសាច់យូរយើងតចូលក្នុងដមីចឹងមែន ឥឡូវយើងដាក់ពណ៌វាដូចគ្នាមកយើង MA វាមកនេះដាក់យោដូចគ្នាយោនេះបើយោលូខ្លាញ់អាចដាក់ពណ៌ផ្សេងខុសពីគេក៏បាន ឥឡូវអឺយើងគូសប្លង់ទឹកមកនេះវាកងទៅយោលូខ្លាញ់ហើយហើយយើងអាចដាក់លូខ្លាញ់នៅខាងក្រោយបន្តិចមកលូខ្លាញ់ចាក់ស្រាយយើងទូចហ្នឹង នេះសាប់តិចទំហំសាប់តិចវាឲ្យថាលូខ្លាញ់នេះមកឧទាហរណ៍ខ្ញុំចេះគូឲ្យត្រូវវាស្រីនាំយូរអញ្ចឹងខ្ញុំដាប់គូយកទឹកកខ្វក់នៅក្នុងបន្ទប់ទឹកយកតាមដល់ចឹងខ្ញុំ copy យកទឹក ក់ក្នុងបន្ទប់ទឹកវាមានទយោប្រគុណនេះទយោស៊ីហ្វុងទយោហើយចឹងយើងចង់គូសគុណ copy ទយោប្រគុណមកមួយមក copy ទាំងដមីមកតាមទៀតមក ហើយយើងរកទីតាំង riser មក copy ទៅយោនឹងហើយយើងទៅយកមកវាវាចំ riser នេះបាទនេះអឺ rồi em vậy mà <clears throat> 台苗的。 高めジャンプ今上を見てる。カードじゃない hai câu thế này Em đẹp cái tam tam con này Nhiều hơi Nhiều hóm nhiều hơi Không nào ở khai điện này mà Anh mua về đại Cho mà cái càng đáng Đấy Này kia video chọc Này kia hay là bị lệ rồi Tôi vào mình cục Cục này chơi nãy thì Cái đặt cục đi đó Cho nên Như cục đặt mì mì trong đó Nó cho pot Pot này hồi nó vô cho tay ដល់ដមីបានកែងក៏បានហើយយើងស្រួលប្រើគេដាក់ដមីដាក់ដមីដូចគ្នាតែយើង copy យកដមីប៉ែតនេះទៅមកយើង select ខ្សែវាយកខ្សែ MA វាពណ៌ដូចគ្នាហ្នឹង មកយើងចំណោវាវាយ comment រេចុចចាប់ពីនេះហើយចុចមកនេះមកមិនរេយើងចំណោហើយចំណោដល់យូរប៉ុណ្ណាហើយទាញយូរប៉ុណ្ណាមកហើយយើង copy ដមី8នេះមួយទៀតមកយើង select size វាមក MA ពណ៌វាដូចគ្នាមកទាយថ្មីឲ្យចំមកចំណោលយើងចំណោលមក នេះបានសាប់តិចមួយ អានេះយើងអានេះអានេះជាស្ដាយវាហូរទៅមុខវិញតាមអ្វីដែលម្ចាស់ថែគាត់ចង់បានហើយដាក់ដមីមកហូរមកមុខមកទៅលូសាធារណៈនៅមុខផ្ទះវិញអាខាងនេះមុខផ្ទះអានេះក្រោយផ្ទះ ចឹងបន្ទាប់យើងគូសនេះបានហើយហើយយើងយើងទៅគូសមួយទៀតគឺប្លង់ទៅយោតាមបន្ទប់ទឹកចឹងប្លង់ទៅយោតាមបន្ទប់ទឹកយើងគូសទៅម៉េចឲ្យចំណេញទៅយោហើយវាមិនមានផលប៉ះពាល់អីចឹងតែ copy នេះមួយមក symbol គឺមានហើយខ្ញុំបានផ្ញើឲ្យនៅក្នុង blogspot របស់ខ្ញុំចឹងអាចចូលទៅ download ដែរដាក់មកចំទីតាំងប្រគុណចឹងទីតាំងប្រគុណប្រគុណទៅទូទៅចេញពីជាងមកវា3ទឹកកន្លះចឹងយើងចាក់មកបាច់350មក ចំចឹងមកបីចំណេញយូរហើយទៀតនឹងទៅមុខតទៀតទៅនេះយកខាងនេះកដាលក៏បានតែសំខាន់យើងខ្លាចប៉ះធ្នឹមគៀកធ្នឹមចាំខ្ញុំយកដាក់នេះកដាលទេបាយកដាលតើមកនេះដាក់ clean អាវមួយដែរ Nhìn ái thực đã clean ái là mình, mình symbol clean ái people.

chẳng hạn nhẹ nhàng để anh cho được câu vô xịt phong vào đâu rotate cái này con em một tiết nhưng mà copy vài nó được rất là tay vài Đấy, cho ra cái vô Chỉ phở đó Đặc biệt nó lên á Như trong cái tao bọc cái tay rồi này là con cho ra rồi à. Cho nên tay Kịch về thêm mấy mình trai bà tay vai bà tin sai hôm nay làm bố hư tôi vô sai cho tôi vô hiệp tạm sai đến tới thì mấy yên tới rồi mấy em lệch nhiều màu sai cho sai tôi vô hiệp mà tán tay mình hay hơn lắm cho tôi tôi cay tôi vô hiệp muối bà xuống cay nè không sai tôi vô không sai tôi tay vai nữa Thank you. 掲載の時

你放着听，你放。 要我讲，可不也得要吗？ นจองจับเปมันจอจับเปมันจอจับดาเวียนมีไหมสมดุลไปอยู่จริงๆมีไหม 선물로 모든 លេងតបយើងរមើកន្លែងទីតាំងស៊ីហ្វុងទីតាំងអីហើយយើងទោះយកឃើញម្ដងចាំថាយើងប្រេះបានណានៅនៅឡាបូមក

ចឹងនេះហើយយើងគូសយកទឹកកខ្វក់ហើយហើយចឹងយើងទៅគូសអាយកហើយមួយទៀតចឹងនេះខុសអត់អីយ៉ាំសារ៉េវាត្រូវមកចឹងហើយខាងនេះវាមាននេះហើយឡើងទៅលើត្រង់ direct មក ទៅចោលនៅជាន់ទី2ហ្មងខាត់វាខាត់ណាតិចក៏ដល់មាន space អត់ទៅយូរហើយហើយយូរហើយមួយទៀត ធ្វើអញ្ចឹងណាយកជាប់ជាមួយប្រគុណជាមួយស៊ីហ្វុងហើយវាឡើងទៅលើអូតូដែរនេះ យោហើយនេះគឺត្រូវរត់នៅលើទយោគេបងអស់ហើយពីថ្មីវានៅចុងចុងរៀងកូពីមក ចឃើញយើងអាចដឹងថាគេរបៀបគេតយ៉ាងម៉េចហ្នឹងនេះលេចវាមក100 100ជាងខ្សែយកហើយនេះមួយហើយហើយ8នេះមួយទៀត1 យើងមានកម្រិតដាក់តាណាដាក់នៅចុងចុងវាមកតែយើងអត់មានកម្រិតយើងដាក់នៅខាងក្រោមនេះមក ហើយ8ជាង40អានេះមក view ហើយហើយមកឡើងមកនេះអានេះកាច់កាយឡើងទៅលើអូតូមកឡើងទៅលើអានេះក៏ឡើងទៅលើអានេះឡើងទៅលើអានេះឡើងទៅលើទៅជាន់ទីទី1មួយទៀតនេះទៅជាន់នេះមួយទៀតហើយស៊ីនឹងចានយើងយើងគូសណាទៅគូសចូលក្នុងនេះចូលក្នុង port នេះ ស៊ីនីចានេះហូវាខ្លាញ់អានឹងយក8នេះនេះនៅអាននៅក្រោននៅក្រោមដីអានេះ វីដេអូទាំងអស់ហ្នឹងគឺសិតតែនៅ underground Thank you. បាទហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះមានចម្ងល់ហើយអាច comment នៅខាងក្រោមនេះបានដោយសារគូមួយជាន់ទេវារឿងយូរចឹងខ្ញុំមានតែប៉ុណ្្នឹងហើយមាន បញ្ហាមាន ចម្ងល់ទៀតអាច comment នៅខាងក្រោមនេះតើតើអតយោនេះ ពីសັບតិចនេះតើយើងចេញទៅលូសាធារណៈហើយអានេះក៏ដូចគ្នាដែរ ហើយនេះខ្លាញ់ហ្នឹងប្រើយក8មក8ទិញ6មកហើយស៊ីលីងចាណា